បងប្អូននេះគឺជាបារមីបាទកំពុងតែបិទបើកប្រណេតបាទបារមីគង់នៅលើដើមឈើបាទបងប្អូនគឺដើមកាសាអញ្ចឹងដើម្បីទៅរកថាតើទីនៅទីតាំងណាឥឡូវយើងទៅស្វែងរកទាំងអស់គ្នាបាទមុនយើងយើងទៅយើងចូលចាក់សាំងតិចទៅបងប្អូននេះយើងចូលចាក់សាំងសិនបាទនេះគឺធ្វើដំណើរទៅដល់វត្តបាទញៀនរៀងសីបងប្អូនយើងដែលនៅម្ដុំបាទអង្គតែនទូលកកយើងនឹងបាទយើងចូលទៅដើម្បីជួបបាទលោកតាដែលជា បាទប្រសង់ចៅអធិការវត្តនៅទីនេះបាទដើម្បីស្វែងរកបាទបារមីពិតថាតើលោកតេលោកតាមានគេឈ្មោះដូចជាមុនវិជាគេថាខ្លាំងប៉ុណ្ណា ហើយអន្ទឹមហ្នឹងក៏នាំបាទអឺនេះនេះនេះកូនចាប់ខ្លួនព្រៀបដើម្បីមកស្រោចទឹកផងដែរបងប្អូនណាបាទជួបលោកតាកំពុងតែបានប្រាប់ក្រុមជាងដើម្បីសាងសង់សាលាឆាន់បងប្អូនសាលាឆាន់ក៏ធំមែនតែនបដ ாய் ប្រមាណជា50ម៉ែត្រ តតឹង40ម៉ែត្រអញ្ចឹងណាបើតាមយោងសម្ដីរបស់យោងសង្ឃនិការបស់ព្រះអង្គបាទខុសត្រូវអីខន្តីអភ័យទោសហងញោមញាតទាំងអស់គ្នាដោយសារញោមកណាអត់សូវប្រកែខាងសង្ឃស័ព្ទទេបាទហើយញោមកណាបានជួបនៅព្រះអង្គបាទលោកតាហើយលោកតាយើងចាស់បាទហើយគាត់មានសទ្ធាជ្រះថ្លាបានសាងសង់នៅសាលាឆាននេះធំមែនតើដែលចំណាយទឹកប្រាក់ប្រមាណជាង1លានដុល្លារឯណោះ ចឹងណាដែលថាវិការនេះគាត់បានមកពីពុទ្ធបរិស័ទអីចឹងទៅតាមរយៈការចូលប៉ុនការពឹងពរមើលរោគាមើលស្រោចទឹកជូនពុទ្ធបរិស័ទចឹងទៅគេជួយបច្ច័យចឹងទៅបាទគាត់យកមកធ្វើប៉ុនធ្វើទៀនដូចជាការកសាងនៅសាលាឆាន់អីចឹងទៅហើយនេះគឺជាដើមរៀងបាទដើមរៀងភ្នំហើយនៅនឹងមានចំណងខ្សែ2ខ្ញុំស្រាយចំណងខ្សែ1បាទរួចទៅបីខ្សែនឹងរឹបដើមឈើនេះដែរបងប្អូនហើយ ចំណងខាងក្រោមនេះគឺគាត់ឲ្យបាទស្រាយមួយទៀតប៉ុន្តែចំណងនេះហាក់ដូចជាចំណងរឹតមាំបាទចំណងចងខ្លាំងមែនតែនប៉ុន្តែបាទបងប្អូនយើងស្រ័យធម្មតារួចទេបាទក្រុងយកកត្រៃយកអីមកកាត់ទៅប៉ុន្តែព្រះអង្គគាត់ថាងាកទៅតិចបាទគឺចំណងនឹងមានន័យថាស្រ័យចេញដោយស្រួលដោយផុយតែម្ដងបងប្អូនហើយការពីមួយរយៈខ្លីនេះព្រះអង្គបានមានសន្និការថា មានគល់ឈើបាទធំមួយមានព្រះអង្គភិក្ខុហ្នឹងគឺ4 5អង្គបាទអស់តែអស់អត់រួចទេទាញអត់រួចទេប៉ុន្តែពេលព្រះអង្គទៅបាទទៅគាត់ថាសម្លឹងគាត់ថាបន្តិចមានន័យថាសោតបន្តិចគឺគល់ឈើហ្នឹងបាទប្រសងពីរនាក់អស់ឡើងធូអស់ឡើងបាទយ៉ាង យ៉ាងស្រួលតែម្ដងអញ្ចឹងមានន័យថាមុនវិជារបស់ព្រះអង្គគឺខ្លាំងពូកែខ្លាំងមែនតែនបងប្អូនយើងអញ្ចឹងហើយបានមកបាទពឹងពាក់ស្នាក់អាស្រ័យព្រះអង្គសូមឲ្យព្រះអង្គជួយស្រោចទឹកលើករាសីឲ្យកូនចៅបាទរស់ស៊ីមានបានបាទឈ្នះអស់គ្រប់មាសត្រូវស្ត្រូវមកវិចិត្រសូមឲ្យរំលង ស្ត្រូវមកពីក្នុងសូមឲ្យរលាយបាទស្ត្រូវមកពីចម្ងាយคล้ายជាមិត្តអីជាដើមអញ្ចឹងណា ចាស់ចាស់យើងនិយាយនិយាយតាមគាត់ទៅបងប្អូនយើងគាត់ត្រូវអីក៏ប្រកាន់អីដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងអត់ត្រូវប្រកែទេ ភាសាសង្សាបនឹងជាការខុសត្រូវអីខន្តីផង នេះគឺជាបាទក៏អុជធូបដើម្បីថ្វាយព្រះអង្គហើយព្រះអង្គក៏ក៏បានបាទបង្ហាញពី បាទរូបភាពជាច្រើនដែលជារូបភាពអច្ឆរិយៈផុសនៅក្បែរកុដិព្រះអង្គផ្ទាល់តែម្ដង បាទមានជារូបបក្សី ជារូបពុទ្ធអង្គផុសនៅលើ បាទមែកឈើបាទមានរូប ជាច្រើនទៀតជាច្រើនមែនតែនហើយមានរូបដុំមាសបាទផុសឡើងដល់ពេលដែលព្រះអង្គសូត្រធម៌ពេលព្រះអង្គមាន សង្ឃនិកាយផុសឡើងប៉ុន្តែព្រះអង្គបញ្ជាក់ថាមនុស្សធម្មតា បាទมันអាចមើលឃើញទេតើតអ្នកមានប៉ុនមានកសលមើលទៅឃើញហើយព្រះអង្គបានថតជាប់ បាទទស្សនវិជ្ជាជាច្រើន ដែលមានការផុសឡើងទាំងពពក ក្នុងដើមឈើផុសនៅលើស្លឹកឈើអីជាច្រើនហើយដូចកូនឆ្មានេះឆ្មាម្នាក់នេះគឺបាទឆ្មាមួយនេះគឺតែងតែតាមបំរើព្រះអង្គជានិច្ចមានដូចជាជួយច្បាច់ជើងជូនព្រះអង្គបាទជួយព្រះអង្គអញ្ចឹងទៅជួយច្បាច់ជើងច្បាច់ដៃជូនព្រះអង្គនេះឆ្មានឹងចេះហើយបាទជាដូចថាសាវកបាទ ជាបរិវាររបស់ព្រះអង្គអញ្ចឹងណាតាមថែព្រះអង្គអញ្ចឹងទៅហើយនេះព្រះអង្គគាត់បានបាទព្រះអង្គបានបង្ហាញពីបាទអបិយជំនឿដ៏ខ្លាំងពូកែនៅលើដើមឈើគឺដើមកាសាយើងនេះឯងនឹងទល់មុខបាទគាត់របស់ព្រះអង្គផ្ទាល់តែម្ដងបាទគាត់របស់ព្រះអង្គផ្ទាល់តែម្ដងយើងមើលចិត្តតិចទៅឃើញហើយបិទបើកភ្នែកឃើញទេជំរឿមើលមើលបាទបើកភ្នែកឃើញទេបងប្អូនមើលតិចទៀតបើកទៀតឡើយ បាទដោយសារវីដេអូគាត់ព្រះអង្គអឺគាត់ថតទុកចឹងហើយភាសាតែមកមកវាបិទបើកបិទបើកបិទបើកភ្នែកណាអញ្ចឹងយើងជឿមិនជឿយើងគិតតាមការគួចោះបងប្អូនប៉ុន្តែខ្ញុំឃើញនេះសម្រាប់ខ្ញុំខ្ញុំជឿហើយដោយសារខ្ញុំឃើញផ្ទាល់នឹងមិនឃើញផ្ទាល់ហើយដើមឈើហ្នឹងគឺនៅមុខគាត់របស់ព្រះអង្គផ្ទាល់តែម្ដងនៅមុខគាត់ផ្ទាល់តែម្ដងសម្រាប់ខ្ញុំខ្ញុំជឿហើយហើយព្រះអង្គគាត់បង្ហាញកន្លែងណាប្រកេះកន្លែងណា បាទបណេតបាទឡៃណាអីចឹងទៅជាការឡៃណាដៃឡៃណាអីចឹងណាព្រះអង្គគាត់បង្ហាញហើយយើងឃើញនៅក្នុងកែភ្នែកបណេតរបស់បាទរូបនៅក្នុងដើមកាសានេះគឺមានបកោបកែវនៅកែវផ្នែកយើងទៀតបើយើងមើលឲ្យចិត្តមើលជាក់ណាហើយនៅក្នុងហ្នឹងមានឆ្លាក់ទៅដោយបល័យសំស្ក្រឹតទីទៀតមានអីគេជញ្ជនៈអកដអអញ្ចឹងណាមានច្រើនណាបាទ ក៏អអណអ្នកអីចឹងណាបាទមានច្រើនវល័យដែលខ្ញុំកណាអត់សូវចេះបាទខុសត្រីអីខាន់តែឃើញទេបាទដើមឈើហ្នឹងគឺមានការបិទបើកភ្នែកបាទជាហោហែនៅក្នុងហ្នឹងបើយើងមើលឲ្យចិត្តបងប្អូនអាចទៅជួបគាត់ព្រះអង្គផ្ទាល់គឺគាត់នឹងបង្ហាញប្រសង់អឺនឹងបង្ហាញថាតើនៅកន្លែងហ្នឹងមានអីខ្លះមានទាំងរូបពុទ្ធក៏មាន មានទាំងវារូបបកោបកែវមានទាំងរូបដំរី មានទាំងរូបបាទបល័យសំស្ក្រឹតមានទាំងរូបដំណើរនៃអង្គពុទ្ធជាច្រើនទៀតដែលឆ្លាក់ជាប់នៅក្នុងបាទនៅក្នុងដើមឈើនេះតែម្ដងបងប្អូនយើងឃើញនេះដើមឈើហ្នឹងគឺដើមកាសាយើងនឹងឯងប៉ុន្តែបាទព្រះអង្គបានបញ្ជាក់ហើយបាទមានតែនៅ វត្តបាទញៀនរៀងសៃនឹងទេតិចទៅរនៅអាមេរិកអាឡម៉ង់ស៊ឺដង់អង់គ្លេសអីអត់មានទេ ជាលក្ខណៈអបិយជំនឿជាលក្ខណៈអភិនិហាបែបនេះគឺបាទมันមានទេតែពិតដើមកាសាមានច្រើនណាស់បាទដើមកាសាដើមប្រេងខ្យល់ខោះអីបងប្អូននៅកន្លែងណាក៏មានដែរប៉ុន្តែវាគ្មាន បារមីក្រងគ្មាន បារមីសន្ធិដ្ឋដូចនៅក្នុងបាទដើមកាសានៅក្នុងវត្តបាទញៀនរៀងសៃនឹងទេ ជាពិសេសគឺនៅមុខ បាទកត់របស់ព្រះអង្គផ្ទាល់តែម្ដង បាទមិនជឿកុំប្រមាទបាទបងប្អូន បាទមិនជឿអាចទៅជួបព្រះអង្គផ្ទាល់បានបងប្អូនយើង បាទជួបព្រះអង្គផ្ទាល់បានហើយនឹងមាន បាទបារមីជាច្រើនទៀតដែលផុសឡើងនៅ ក្បែរគាត់របស់ព្រះអង្គមិនមានដែរបាទដើមកាសានមួយនឹងទេ បាទមានព្រះអង្គផុសឡើងលក្ខណៈជាស្លឹកឈើបាទផុសឡើង ប្រភ្នែននៅលើស្លឹកឈើអីចឹងទៅបាទមានផុសឡើងជាលក្ខណៈដុំមាសបាទនឹងមានផុសឡើងជាលក្ខណៈបាទដំរី បាទដើមឈើនៅចិត្តនាងកងហ៊ីងដែលនៅមុខគាត់របស់គាត់ហ្នឹងព្រះអង្គហ្នឹងគឺមានដើមឈើមួយគឺដុសលក្ខណៈដំរី បាទមានប្រម៉ោយមានភ្នែកមានអីយើងទៅយើងមើលទៅដូចហើយអញ្ចឹងណាអញ្ចឹងខ្ញុំនៅតែនឹកឆ្មាបាទឆ្មានេះចេះមែនតើតែខ្ញុំអត់បានថតជាប់ពីច្បាច់ជើងច្បាច់អីណាឆ្មាចេះច្បាច់ជើងជូនព្រះអង្គចេះច្បាច់អីអញ្ចឹងទៅបាទនេះគាត់ព្រះអង្គគាត់បានបញ្យល់ខ្ញុំកណាបាទពីបាទដើមឈើបារមីបាទហើយគាត់បានបាទ បញ្យល់ពីធម៌ប្រពុតអីជាច្រើនទៀតហើយនឹងស៊ីសាវតានៃការកកើតប្រពុតក៏កកើតផែនដីអីចឹងទៅនេះនេះនេះបងប្អូនដែលខ្ញុំនិយាយហ្នឹងគឺមាសគឺផុសឡើងនៅពេលដែលព្រះអង្គមានសង្ឃនិកាបាទដើរឆ្លងស្ពានទូចហ្នឹងគឺផុសឡើងតែម្ដងបាទគឺផុសដុំមាសឡើងទាំងផ្ទាំងទាំងផ្ទាំងបាទគឺជារឿងអច្ឆរិយៈមែនតែនបាទដុំថ្មคล้ายជាដុំមាស ប៉ុន្តែអ្នកមើលមិនឃើញគឺដុំថ្មនៅតែដុំថ្មហេបងប្អូនយើងមិនជឿកុំប្រមាថនេះជារឿងពិតដែលកើតមានហើយ គឺដុំថ្មបាទព្រះអង្គអាចคล้ายជាដុំមាសបាទអាចคล้ายជាដុំមាសហើយនៅមុខគាត់ព្រះអង្គហ្នឹងគឺមានទឹកបាទមានទឹកមួយជាអាងមួយបាទហើយមានដើមរុក្ខជាតិបាទដើមរុក្ខជាតិជារុក្ខជាតិព្រៃជាច្រើន ដែលខ្ញុំកណាមិនស្គាល់មិនច្បាស់ទេអញ្ចឹងហើយអត់ហ៊ានរៀបរាប់ហើយនេះព្រះអង្គបានថតជាប់នៅទស្សនភាពបាទពពកដែលមានលក្ខណៈជារូបនាគបាទជារូបនាគបាទហើយមានជារូបពពុទ្ធព្រះអង្គដែលផុសឡើងនៅក្នុងពពកនឹងបាទហើយមានជាសិលាចរិតជាអសរសំទោសចរិតជាអសរឡើង បាទចរិតជារូបស្វាញីស្វាឈ្មោលបាទនឹងចរិតជារូប បាទបាក់សាបាក់សីជាច្រើនទៀតដែលព្រះអង្គថតចេញមកបង្ហាញជូននេះ គឺអស្ចារ្យមែនតែន បាទនៃដំណើរការនៃអភិនិហាភាពអស្ចារ្យអច្ឆរិយៈបាទដែលព្រះអង្គគាត់បង្ហាញជូនខ្ញុំកាលណានេះ គឺអស្ចារ្យខ្ញុំមិនដែលជួបប្រទេសទេបងប្អូនហើយនេះគឺជាក់ស្ដែង គឺដើមឈើនេះវារចនាដុះឡើងគឺ คล้ายជាដំរីតែម្ដងណាក្បាលដំរីប្រម៉ោយដំរីភ្នែកដំរីអញ្ចឹងទៅប៉ុន្តែតើយើងមើលមានន័យថាយើងមើលធម្មតាអត់ដឹងទេបាទប៉ុន្តែតើយើងមើលយកចិត្តទុកដាក់ទី1ទី2ព្រះអង្គគាត់បញ្យលខ្ញុំនោះប្រកបដោយបាលីផងអីផងអញ្ចឹងទៅខ្ញុំមើលទៅឃើញច្បាស់ឆ្លុះដូច100%មិនតែបងប្អូនយើងមកមើលនៅផ្នែកទៅទេព្រះអង្គមិនបញ្យលព្រះអង្គមិនដាក់ធម៌មិនដាក់បាលីទេតំណងជា មើលទៅឃើញតែដើមឈើធម្មតាទេឬមើលទៅឃើញតែរូបធម្មតាទេប៉ុន្តែតើតែយើងមានបាទយើងមានបារមីយើងមានបាទឬក៏យើងព្រះអង្គក៏ដាក់ធម៌ដាក់អីសន្ធិដ្ឋចឹងទៅបារមីសន្ធិដ្ឋបល័យបន្សិទ្ធទាំងទៅបានឃើញជាក់ស្ដែង តែម្ដងឃើញថាអស្ចារ្យបាទអស្ចារ្យមិនដែលធ្លាប់មាន តែម្ដងបងប្អូន គឺខ្ញុំជួបហើយជួបហើយជួបហើយនេះគឺមុននឹងជា កិច្ចលាព្រះអង្គត្រឡប់មកវិញគឺសូមឲ្យព្រះអង្គជួយបាទស្រោចទឹកជំរះបាទចង្រៃចង្រកចេញពីកូនចាប់កូនព្រាបដោយសារកូនចាប់កូនព្រាបថ្ងៃមុនទៅបាទថតក្មេងលងទឹកនៅអ្នកលឿងយើងនេះឯងបាទហើយមកវិញក៏ចេះតែមានអាការៈបាទចេះតែមានអាការៈជាពិសេសបងអូនពេលអាយខ្មៅនៅខាងក្រោយហ្នឹងគឺគាត់យល់សពបាទឃើញក្មេងមក មកយំមកយ៉ែកអីចឹងណាបងប្អូន ហើយពេលខ្លះมันដេកលក់ទេគឺពេលបងធ្វើការថ្ងៃហ្នឹងគឺស្រាប់តែអង្គុយអង្គុយមានសម្លេងក្មេងមកអន្ទងយំ ក្បែរ ក្បែរតិចធ្វើគាត់បាទមានអារម្មណ៍តក់ស្លុតធ្វើគាត់មានអារម្មណ៍ភ័យចឹងហើយសូមឲ្យព្រះអង្គបាទជួយបាទស្រោចទឹកបដិញចង្រៃចង្រកចេញនិយាយនេះមិនដាក់បន្ទុកទៅលើក្មេងដែលមរណកាលបាទនៅអ្នកលឿននោះទេ គឺយើងនិយាយនេះគឺចង់ផ្ដោតទៅលើ ធម្មតាយើងជឿលើអបិយជំនឿហើយវាអាចមាន អមនុស្សមិនល្អអីតាមយាយីអញ្ចឹងណាពេលយើងទៅនោះយើងចូលវត្តយើងចូលអីអញ្ចឹងទៅអញ្ចឹងយើងអាចពេលខ្លះតាមបិយជំនឿមាននៅវត្តមានល្អមានអាក្រក់វាអាច មានអមនុស្សខ្លះអាក្រក់មកតាមយាយីយើងអញ្ចឹងសូមឲ្យព្រះអង្គគាត់ជួយបដិញ្ញយើងរ៉ៃយើងរកចេញអញ្ចឹងទៅបាទអរគុណច្រើនបងប្អូនជឿមិនជឿកុំប្រមាថហើយខ្ញុំទៅជួបបន្ទាល់បានខ្ញុំហ៊ាននិយាយបែបនេះបងប្អូនយើងអញ្ចឹងណា បាទអរគុណច្រើនបងប្អូនដែលបានទស្សនាបាយបាយ